ស្ងៀមចង់ស្នេហ៍ចង់ស្នេហ៍លន់តែឃើញគេស្នេហ៍ក្លែងមិនបានគេអីរស់ទីចង់ញ៉ាយបែបនេះប្រកកំសង្ស័យមិនមានសៀកលែងចិត្តងាយនោះទេអូយ៉ា donde reina entre zapa y bon matando no se ចឹងមើលមិនបានទេកុំចង់ក្បែរ